អត់លុយមែនដាច់លុយមែនអត់លុយគិតថាពិបាកមែនអ្នកណាក៏គេដាច់លុយដែរគ្រាន់តែលុយជារបស់ក្រៅខ្លួនលុយគ្រាន់តែជាกระดาษសលុយនៅជាមួយអ្នកបានតែផ្លែរេរួយកញ្ចាក់ចេញបាទត្រូវចាំណាលុយគ្រាន់តែជាលុយយើងកុំស្រឡាញ់លុយច្រើនពេកលុយមិនចង់នៅជាមួយយើងយូររហូតទេសំខាន់យើងខ្លួនឯងស្រឡាញ់ខ្លួនឯងប៉ុណ្ណា មិនចង់បោះបង់ខ្លួនឯងប៉ុណ្ណា លុយយើងអាចរកបានតាមក្រោយសំខាន់យើងត្រូវចេះថែរក្សាសុខភាពផ្លូវចិត្តខ្លួនឯងឲ្យល្អរកអីញ៉ាំឲ្យឆ្អែតឆ្អែតដែលលេងឲ្យសុបាយចិត្តនោះយើងនឹងមានកម្លាំងបន្តដំណើរទៅរកលុយតទៀតស៊ូស៊ូទាំងអស់គ្នាណា